វាយលោវាយលេងវាយឡារៀនដល់ប្រមាញ់ចូលព្រៃបាញ់ខ្លា ជួបអញមិនបាច់បន់ទេវតាបើចង់សុខខ្លួនសុភះបងយកអាត្មាចិត្តខ្លាំងថ្លើមមិននឹងដោះរោមចង់សំលៀងដៃវាយពួកក្មេងប្អូនប៉ះបងប្អូនអញក្នុងចំណោមអាមកត់ត្រង់អាមេបាញ់ផោបងប្អូនអញថាក៏ចង់ប៉ះបើចិត្តកម្មក្រាស់តិចថាបានតិចទេសេរីចាស់ថាមិនមែនសេរីស្បៃសេរី fighter ដល់លំដាប់កាយបីចេញតើស្រីស្រីចំរោម ងសេរីតាំងថាមិនមែនសេរីអូមិនដូចសេរីបូនបលីបណ្ឌិតដឹកណោមឯងនៅស្ទើ come back to your home ហេកុំបលោកុំបលាទីចវាក់ជាប់កបាយក្រោមចង់ស៊ីវាទៅចង់ស៊ីបបោផ្ទះមានចង់ដេកចង់តែដេកក្នុងឡឯងខ្ជិលនិយាយច្រើនជូនតាមសំណងបងជូនតាមសំណងបង C A I A